បាទសួស្តីបងប្អូនទាំងគ្នាវិលមកជួបខ្ញុំបាទជាថ្មីនៅក្នុងវីដេអូថ្ងៃនេះខ្ញុំបាននឹងធ្វើការចែករំលែកចំណេះដឹងទាក់ទងទៅនឹងការទាញយកវីដេអូពី TikTok ដែលมันឲ្យជាប់ username ឬក៏ brand mark TikTok តែម្ដងអញ្ចឹងដើម្បីកុំឲ្យចំណាយពេលយូរបងប្អូនអញ្ជើញទៅទស្សនានៅក្នុង computer ជាមួយខ្ញុំក៏ដូចជានៅក្នុង Google Chrome ទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងគ្នាគ្រាន់តែចូលទៅ Google Chrome ហើយបន្តមកទៀតបងប្អូនធ្វើការ research research លើនេះក៏បាននេះ search Google អូខេអញ្ចឹងបងប្អូន Snap S N A P T O K Inter មកអញ្ចឹងអ្នកបងប្អូន មើលខាងលើហើយនៅក្នុងកម្មវិធីនេះដែរទូរស័ព្ទដៃក៏អាច download បានដែរណាបងប្អូនអូខេអញ្ចឹងចុចលើនេះទៅអញ្ចឹងយើងមានហើយ logo គឺបងប្អូនឃើញហើយនេះឃើញទេបងប្អូននេះឃើញអក្សរពាក្យថា Snaptok នេះអញ្ចឹងបងប្អូនដើម្បីយើងទីយកវីដេអូដែលមិនជាប់ brand mark បាននេះឃើញទេ pass TikTok link here អញ្ចឹងអាចទៅ copy វីដេអូណាមួយដែលយកមកដាក់លើនឹងមកអញ្ចឹងខ្ញុំចូលទៅសាកនៅក្នុងវីដេអូនេះ អូខេខ្ញុំចុច share នេះ share យើងយក share នេះយើងយក copy link ហ្នឹងបងប្អូនអូខេហើយយើងចូលទៅផាសជាមួយនឹងកន្លែងហ្នឹងអញ្ចឹងចុច download មកអឺដោយសារតែម្សិលមិញគឺខ្ញុំបានបញ្យល់ក៏ដូចជាមេរៀនមុនខ្ញុំបានបង្ហាញតាក់ទងទៅនឹងកម្មវិធី IDM ដែលយើងអាចទាញយកវីដេអូបានដែរអញ្ចឹងនៅពេលយើងដនគឺទៅចូលនៅក្នុងនឹងតែម្ដងអញ្ចឹងណាអញ្ចឹងខ្ញុំសាកធ្វើការដនឲ្យបងប្អូនមើលចំនួន2របៀបគឺរបៀបនេះមួយហើយនៅក្នុង IDM មួយអញ្ចឹងបងប្អូនអូខេនេះអញ្ចឹងយើងចុចលើនឹងហើយនេះ កន្លែងនេះយើងចុចទៅដាក់នៅក្នុងឧទាហរណ៍ដាក់ music ចុះព្រោះនេះអត់មានវីដេអូទេនេះគឺយើងដោនតែអឺ Snapchat video អូខេអញ្ចឹងយើងយើងសម្គាល់អញ្ចឹងបងប្អូនណាអូខេ save មួយណាអញ្ចឹងចុច start download មកអូខេអញ្ចឹងនេះមួយហើយខ្ញុំមិនទាន់បើកមើលទេខ្ញុំតែឲ្យបងប្អូនទាំងអស់គ្នាមើលជាមួយខ្ញុំនៅនៅមួយទៀតនេះអញ្ចឹងបើសិនយើងមាន កម្មវិធី IDM គឺនៅពេលយើងទាញទាញចូលអញ្ចឹងទៅ នេះវាមានអានឹងដែរនេះបងប្អូនណាអូខេអញ្ចឹងចុច download ដែរមកអូខេអញ្ចឹងយកលើ file លើចុះនេះអញ្ចឹងកន្លែងនេះយើងយក music ដូចគ្នាយើងដាក់2នេះគឺ i idm ហ្នឹងហើយ video អញ្ចឹងខ្ញុំដាក់2នេះចាំមើលថាតើមួយណាដែលជាប់ brand mark មួយណាអត់ជាប់ណាបងប្អូនអូខេឥឡូវអានេះ IDM មិនជាប់ធွာវិញបងប្អូនអូខេអញ្ចឹងយើងមើលទៅនេះ អូជាប់ធរទៅមុនណាជាប់ធរតែដឹងថាជាប់សង្ស័យអូនេះជាប់មកអបដិជគុណជាប់បដិជគុណអត់អីទេអញ្ចឹងនេះខ្ញុំគាត់តែសាកល្បងឲ្យមើលទេបងប្អូនណាខ្ញុំសាកល្បងឲ្យមើលទេហើយនៅក្នុងការទាញយកនេះអឺវីដេអូនេះគឺដល់ពាក្យ IDM នេះ IDM បងប្អូននេះអេមាននេះ IDM អញ្ចឹងនៅពេលយើង view ទៅគឺមានជាប់ brand mark logo អូខេទី2គឺវីដេអូនេះគឺខ្ញុំដនចេញពីអឺ អឺ Snaptok អញ្ចឹងអត់មានឃើញទេបងប្អូនអត់មានទេអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់បងប្អូនអាចចូលទៅសាក់លបងតេស្តខ្លួនឯងថាតើបងប្អូនអាចទាញយកបានអត់អញ្ចឹងណាអញ្ចឹងបងប្អូនចូលទៅកាន់ពាក្យថា Snaptok ហើយនៅពេលបងប្អូនចុចលើវីដេអូមួយណាដែលបងប្អូនចង់ដោនបងប្អូនគ្រាន់តែចុចលើកន្លែងសញ្ញា share នេះ copy link ហើយយកទៅផាសលើនឹងទៅហើយ download ទៅដាក់កន្លែងណាដែលបងប្អូនគាត់ថាស្រួលរមើលអញ្ចឹងណាខ្ញុំខ្ញុំដាក់លើមិញគឺខ្ញុំដាក់នៅលើគេ music អញ្ចឹងកន្លែងនេះខ្ញុំដើម្បី show បង្ហាញបងប្អូនអញ្ចឹងណាអូខេវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូន ដែលដែលចង់ទទួលបានអ្វីដែលថ្មីតាក់ទងទៅនឹងបច្ចេកវិទ្យាអាចចូលទៅ like comment follow ហើយបើសិនចង់ឲ្យខ្ញុំធ្វើអ្វីវីដេអូដែលតាក់ទងទៅនឹងបងប្អូនចង់បានឬក៏បងប្អូនមើលវីដេអូរបស់ខ្ញុំហើយចង់ឲ្យបញ្យលលំអិតទៅលើចំណុចណាមួយបងប្អូនជួយផ្ដល់ជាមតិយោបល់ឬក៏ comment នៅខាងក្រោមអូខេចឹងសម្រាប់ថ្ងៃនេះមានប៉ុណ្ណឹងអរគុណបងប្អូនសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ ទីបញ្ចប់ជួបខ្ញុំនៅវីដេអូបន្តទៀតបាទសូមអរគុណ